ស្និទ្ធធ្វើដូចមានចិត្តស្រឡាញ់ហើយក៏បា អ្នកខ្លះចូលមកស្និទ្ធធ្វើដូចមានចិត្តស្រ ឲ្យតែស្រឡាញ់នាងណាដឹងតែគេមានសង្សារហើយកុំលិញលោកអើយមិនយល់ឡើយលួចស្រឡាញ់បាំងតែចង់សិក្សាគេក៏បំណងទៀតហើយផ្ដាំសាថ្មីមែនទេអ្នកទុំណែនៅឲ្យណាចង់ស្គាល់គ្នាឲ្យតែស្រឡាញ់ កំលឹងលោកអើយមិនយល់ឡើយលួចស្រល